ម៉ាក់ខ្ញុំក៏មិនគ្រប់ត្រូលដែរណានេះខ្ញុំមិនចង់ឲ្យប្រទេបលាប់នាងនោះមកនៅជាមួយទេ ប្រទេបណាអាចខូចអនាគតនៃសាតនាងនោះបាននាងនោះមិនធម្មតាទេនៅនៅមុខយើងធ្វើដូចស្លូតបូតតែក្រោយខ្នងវិញតមិនឲ្យដៃសុំអីតែមួយពាក្យខ្ញុំពិសោធន៍ឲ្យម៉ាក់ហើយហើយចង់ឲ្យម៉ាក់ធ្វើម៉េចម៉ាក់ប្រទេបនេះវាស្រឡាញ់ប្រពន្ធវាល្ងឹតអូម៉ាក់ គឺម៉ាក់ត្រូវតែទៅនិយាយជាមួយនឹងនាងនោះកុំឲ្យប្រុសទេបានដឹងនេះម៉ាក់បញ្ញាប់តែចាត់ការទៅណាតន់រឿងនៅក្តៅក្តៅបើຕົកយូរបន្តិចទៀតច្បាស់ជាបេះមិនចេញទេម៉ាក់រឹងក្បាលស្រីតាប្រុសអាប្រុសនោះវិញរឹងក្បាលខំមិនលែងឯមិនស្រីនោះវិញណាក៏រឹងក្បាលមិនព្រមទៅណាបីជាឲ្យលុយទៅក៏មិនទៅទៀតចាំមើល បើ2ខែទៀតណានាងឯងមនុស្សចេញពីកន្លែងនេះទៀតណាកុំហៅយើងថានិយាយព្រឹកអីសោះវិញ ចូលតាស៊ីវិលនោះម៉េចចង់ឲ្យគេដឹងលើអីក្រែបរត់គ្នាមកសោះតើអីម៉ាក់ខ្ញុំគ្រាន់តែចង់ធ្វើតាមច្បាប់មិនចង់ឲ្យអ្នកភូមិគេនិយាយពីស្រស់ចេះចោះរត់គ្នាមកអត់ចេះខ្មាស់គេទេហើយដល់ពេលអ្នកចិត្តខាងហ្នឹងគេយករឿងមកនិយាយចេះខ្មាស់គេដែរម៉ាក់អត់ព្រមទេម៉ាក់អ្នកដែលខ្មាស់គេនោះមិនមែនជាខ្ញុំទេ គឺម៉ាក់ ម៉ាក់សាក់កាត់មើលមើលពេលដែលម៉ាក់ដើរទៅណាគឺគេនិយាយគ្រប់គ្នាខ្ញុំមិនមែនជាអ្នកលឺទេគឺម៉ាក់អន្តើជាអ្នកលឺអញ្ចឹងហ៎បើនាងមិនចង់ឲ្យយើងនេះខ្មាស់គេណាឆាប់វិចបង្វិចទៅទៅនំចាស់របស់ថ្ងៃវិញទៅអីគេធ្វើឯងណាមិនចង់ចុយតាស៊ីវិលអីបានហើយម៉ាក់មិនព្រមទេណាម៉ាក់កុំនិយាយចឹងមើលម៉ាក់ត្រូវតែនិយាយចឹងឯងហ្នឹងណា តិចទៀតណាត្រូវមីក្មេងស្រីនេះខោក្បាលលែងឈឺហើយអូស្រអូគំគិតច្រើនណាចាំពេលទំនេរបងនឹងជួនទៅចោះទោះបីជាអ្នកម៉ាក់គាត់មិនជូនទៅក៏គេព្រមចោះពួកយើងដែរណាណាណាប្រពន្ធសម្លាញ់ណាញ៉ាំមួយមើល Uh... ធ្វើក៏កុំធ្វើអីទៅបងជាអ្នកធ្វើវិញឃើញអត់គាត់តែឈឺពោះអញ្ចឹងមកក្រោកមកទៅស្លាកដល់បន្ទប់សិនទៅចាំមកទៅហៅពេទ្យណាហើយកើតស្អីទៀតហើយបានតែដល់ថ្នាក់គ្រាហើយនេះហើយបើទៅបើថាកើមិនកើតទេយកទៅដាក់វត្តឲ្យហើយហ្មងទៅម៉ាក់ប្រពន្ធខ្ញុំចុកពោះម៉ាក់មកនិយាយស្អីកាត់លេទាំងព្រឹកហ្នឹងហេនេះស្អីហ្នឹងមកពាក់មុខយ៉ាក់ដាក់ម៉ាក់អញ្ចឹងនេះម៉ាក់គ្រាន់តែនិយាយតាព្រោះបារម្ភ មើលទៅដូចជាវាគ្មានកើតអីណាស់ណានោះទេធ្វើមើលទៅដូចជាធ្ងន់ធ្ងរណាស់អញ្ចឹងម៉ាក់និយាយស្អីហ្នឹងចៅរបស់ម៉ាក់នៅក្នុងពោះប្រពន្ធខ្ញុំណាហើយណែណែឯកាពីម៉ាក់ពោះពោះឯងណាក៏វាដូចតែគ្នាអញ្ចឹងអានេះវាគ្រាន់តែជាអាការៈអ្នកពោះពោះបន្តិចបន្តួចវាអញ្ចឹងហើយយកប្រពន្ធឯងទៅសម្រាប់នៅបន្ទប់ទៅអាងដុកម៉ាក់តាទាលុយពីគេម៉ាក់អត់មានអីជីទេតើអូនតើណែអើយណែម៉ាក់និយាយអត់ស្ដាប់ទេហ៎ ហើយគាត់ពិវក់ស្រឡាញ់ទៅមិស្រីក្មេងប្រពន្ធនឹងទៅស្រឡាញ់ងប់ងល់នឹងងប់ងល់រឿងស្អីទៅខ្លួនឯងក៏ទៅបានដែរលោកគ្រូប៉ែតប្រពន្ធខ្ញុំយ៉ាងម៉េចទៅហើយពីព្រោះថាមួយរយៈនេះខ្ញុំមើលទៅដូចជានាងស្រីស្លាំងខ្លាំងណាស់ប្រពន្ធបងខ្សោយខ្លាំងហើយ នាងធ្វើការហួសកម្លាំងហើយវាបានប៉ះពាល់ដល់កូនក្នុងផ្ទៃទីទួយតែវាមិនអីទេណាវាសំណាងឲ្យដែរ វាមិនមែនជារឿងធំដុំតែលោកគ្រូចង់ប្រាប់ថាបងប្រុសត្រូវតែមើលនាងឲ្យបានត្រឹមត្រូវឲ្យមកចិត្តមែនទែនបាទលោកគ្រូប៉ែហើយទៀតកណាគេឈឺស្អីទៀតអីណាតែបានជានាំពេទ្យអីមកដល់ផ្ទះអញ្ចឹងណាណែហើយមិនមានរឿងស្អីត្រូវចំណាយលុយអីទៀតអីហើយនាងប្រពន្ធរបស់ឯងហ្នឹងវាកើតស្អីណាម៉ាក់ប្រាប់ហើយតើថាវាមិនអីទេហើយមិនចិត្តតែចំណាយលុយចោលអត់ប្រយោជន៍ចឹងម៉ាក់ បាននិយាយបែបនេះអត់ខ្មាស់ពេតខ្លះទេហេខ្មាស់ស្អីឲ្យលុយគាត់តាបើហៅមកមិនឲ្យលុយចាំយើងខ្មាស់ដឹងអត់ថាលុយវាពិបាករកប៉ុណ្ណាណាខំដើររកត្រកត្រកបែកញើសហុញហ៎ហាលោកពេតឲ្យខ្ញុំសុំទោសណាខ្ញុំមានរឿងយកច្រឡំបន្តិចបន្តួចហើយខ្ញុំក៏អរគុណលោកគ្រូពេទ្យដែរដែលបានមកមើលប្រពន្ធខ្ញុំមិនអីទេអឺបើអស់កិច្ចកាយហើយខ្ញុំសុំត្រឡប់ទៅវិញហើយ តែបើសិនជាប្រពន្ធបងប្រុសមានបញ្ហាអីអាចតាក់ទងមកខ្ញុំវិញបានណាបាទអញ្ចឹងខ្ញុំគិតថាលា បងប្រុសទៅវិញហើយជំរាបលាជំរាបលាណាមីងចាណែហើយមកប្រាប់ឯងមិនស្ដាប់ទេហ៎ទៅនាំនាងនោះមកស៊ីបាយអស់លុយហើយត្រូវវាឈឺចំណាយលុយថែមទៀតអញ្ចឹងហ៎ហើយលុយនោះវាស្រួលរត់ខ្លាំងណាស់ទៅអីហើយឯងនេះភ្លើទេមកប្រាប់ឯងថាម៉េច ដែលប្រទេសស្រាប់បានអើម៉ាខ្ញុំមិនខ្វល់រឿងលុយប៉ុណ្ណឹងទេសំខាន់ប្រពន្ធខ្ញុំឈឺព្រោះថាម៉ាក់មិនយល់ពីខ្ញុំទេអើប្រពន្ធឯងនេះគឺវាសំខាន់ខ្លាំងណាស់តែ សម្រាប់មីកាចាស់ម្នាក់នេះគឺវាអត់សំខាន់អញ្ចឹងហ្មងហ៎តែមីកាចាស់នេះអាចត្រូវដើររលុយត្រុកត្រុកត្រុកត្រុកពេញមួយថ្ងៃហ៎បែកញើបែកញើហូញឯងមានដែរគិតពីមីកាចាស់ម្នាក់ហ្នឹងទេហ៎ហើយឯងនេះដែរខ្វល់ទេថាមីកាចាស់ម្នាក់នេះវាកើតអីហ៎វាឈឺឬក៏អត់ហើយប្រពន្ធឯងនោះ វាមានកាត់អីណាវាធម្មតាតា តែជាមួយនឹងវារំអួយវាខ្ជិលវាខ្ជិលតែធ្វើការហើយឯងនេះវាដាក់អស់មុខយ៉ាងម៉េចក៏បានដែរអញ្ចឹងហីហ៎ណាទេចូលចិត្តណាស់យកអារឿងកប៉ិកកប៉ុកមកធ្វើជារឿងធំដុំអត់ខឹងនាំគ្នារលុយទេគាត់វាប្រាំងនាំគ្នាចំណាយលុយយើងនិយាយអីឯងឯងចេះស្ដាប់យើងហីហ៎ទេហេដៃតលេអញ្ចឹងតើបានមួយនឹងវាខំរត់តាមមកហ្នឹងធំណាស់អើយ ម៉ាក់ម៉ាក់មករកបងទេបៃម៉ាក់អង្គុយសិនមកម៉ាក់បានហើយបាច់ក្រោកទេនៅស្ងៀមទេយើងគ្រាន់តែចង់មកមើលឯងថាថាងាប់ហើយនៅបងអាំងនឹងយកទៅកប់ តែបើមិនទាន់ងាប់ទេណានេះផឹកឆ្នាំនេះទៅខ្ញុំត្រឹមទី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 កូនប្រុសរបស់យើងណាចំណាយទៅលើនាងឯងច្រើនខ្លាំងណាស់ហើយនាងឯងនេះណាក៏ល្មមដល់ពេលចាក់ចេញពីកន្លែងហ្នឹងហើយតន់យើងនេះនិយាយស្រួលស្រួលជាមួយហើយយ៉ាងម៉េចហេមិនបាត់ជិះមកមើលមុខយើងអញ្ចឹងហ៎អាយើងដឹងថាឯងនេះប្រកាសជាដឹងថាយើងចង់និយាយពីស្អីម៉ាក់នេះម៉ាក់មិនដឹងខ្ញុំអញ្ចឹងហ៎ម៉ាក់ខ្លាចខ្ញុំប្រាប់ប្តីខ្ញុំទេមិនខាត់ខ្ញុំចេញទេបើប្តីរបស់ខ្ញុំមិនចោលខ្ញុំនោះនេះ ម៉ាក់មិនកាត់ទេតែខ្ញុំមានចៅបងម៉ាក់ណាឬមកក៏ម៉ាក់ចង់ឲ្យចៅបងម៉ាក់នេះទៅបបាក់នៅខាងក្រៅណែតែយើងមិនចង់ឲ្យកូនប្រុសរបស់យើងនេះយកសេះអរត់អារីដូចជាឯងនេះមករស់នៅក្នុងតំបន់តំបន់នោះទេតែដាច់ខាតក៏ខ្ញុំមិនចេញទៅណាដែរម៉ាក់ខ្ញុំហើយនឹងប្តីរបស់ខ្ញុំនេះត្រូវមើលកូនរបស់ខ្ញុំត្រូវមានទំនួលខុសត្រូវជាមួយនឹងគ្នាណាម៉ាក់ម៉ាក់ម៉ាក់ធ្លាប់មានកូនដែរតើរឿងមួយក៏ម៉ាក់មិនស្រឡាញ់កូនរបស់ម៉ាក់ទេ នេះមកពីយើងស្រឡាញ់កូនរបស់យើងនឹងហើយបានជាយើងធ្វើអញ្ចឹងអើណែមើលឯងនិយាយមកមើលឯងចង់បានលុយប្រមាណព្រោះយើងដឹងថាឯងនេះមិនបានមកស្រឡាញ់កូនប្រុសរបស់យើងដោយស្មោះនោះទេគឺឯងស្រឡាញ់កូនប្រុសរបស់យើងដើម្បីតោងស៊ីខ្ញុំមិនត្រូវការខ្ញុំមិនត្រូវការលុយរបស់ម៉ាក់ទេហើយខ្ញុំក៏មិនទៅណាដែរម៉ាក់ខ្ញុំ ហើយនឹងកូនរបស់ខ្ញុំប្តីរបស់ខ្ញុំត្រូវមានទំនួលខុសត្រូវជាមួយនឹងគ្នាណាម៉ាក់ហេអីធ្វើអញ្ចឹងធ្វើស្អីហ៎ហេអីចង់បានស្អីហ៎ខ្ញុំធ្វើដូចម៉ាក់អញ្ចឹងគឺខ្ញុំធ្វើដើម្បីកូនប្រុសរបស់ម៉ាក់ម៉ាក់ម៉ាក់ស្រឡាញ់កូនម៉ាក់ម៉ាក់ចង់ឲ្យកូនម៉ាក់ល្អចុះខ្ញុំខ្ញុំអត់ស្រឡាញ់កូនខ្ញុំទេខ្ញុំអត់ចង់ឲ្យកូនខ្ញុំល្អដូចម៉ាក់ទេអើបានអញ្ចឹងបាច់ទៅណាទៅណីនោះទេនៅដេកងាប់នៅនឹងឯង បើសិនជានាងឯងងាប់ណាស់កុំមកបន្ទោសយើងថាយើងនេះជាមនុស្សអាក្រក់អីសោះហីក៏មិនគ្រប់ត្រូលដែរណានេះខ្ញុំមិនចង់ឲ្យប្រទេបលាប់នាងនោះមិននៅជាមួយទេប្រទេបណា ខូចអនាគតនៃសាតានាងនោះបាននាងនោះមិនធម្មតាទេនៅនៅមុខយើងធ្វើដូចស្លុតបូតតែក្រោយខ្នងវិញតមិនឲ្យដាច់សុបីតែមួយពាក្យខ្ញុំពិសោធន៍ឲ្យម៉ាក់ហើយហើយចង់ឲ្យម៉ាក់ធ្វើម៉េចម៉ាក់ប្រុសទេពនេះវាស្រឡាញ់ប្រពន្ធវាល្ងឹតអូម៉ាក់គឺម៉ាក់ត្រូវតែទៅនិយាយជាមួយនឹងនាងនោះកុំឲ្យប្រុសទេពបានដឹងនេះម៉ាក់បញ្ញាប់ចាត់ការទៅណាតន់រឿងនៅក្តៅក្តៅបើຕົកយូរបន្តិចទៀតច្បាស់ជាបេះមិនចេញទេម៉ាក់ បាលខំមិនលែងឯមិនស័យដូចវិញណាក៏រឹងក្បាលមិនព្រមទៅណាទោះបីជាឲ្យលុយទៅក៏មិនទៅទៀតចាំមើលបើ2ខែទៀតណានាងឯងមិនរត់ចេញពីកន្លែងនេះទេណាកុំហៅយើងថានិយាយព្រឹកអីសោះអើយចាំមិនហើយបានធូរខ្លាំងនៅ ថ្ងៃក្រោយបងប្រាប់ឲ្យចេះស្ដាប់ផងណាមិនទាន់បាត់ធូរខ្លះទេអូបានធ្វើមុខស្អុយអញ្ចឹងឬមួយក៏នៅម៉ាក់ចូលមកថាស្អីអូនទៀតហើយអត់ទេម៉ាក់ណាចូលមកស្ដីខ្ញុំគឺគាត់យកថ្នាំមកដាំឲ្យផឹកនោះបងយកទៅដាំឲ្យផង ស្រប្រាប់បងតាមត្រង់មកណា អ្នកម៉ាក់អញ្ចោះមកនិយាយស្អីជាមួយអូនខ្លះអ្នកម៉ាក់ឯណានៅសោកសោកមកបារម្ភពីអូននោះទាំងគាត់កំពុងតែខឹងអូននេះហើយស្អីទៀតអីហ៎ហើយម៉ាក់នឹងទៅរករឿងប្រពន្ធឯងពីអង្ការទៀតអីម៉ាក់គ្រាន់តែចូលទៅសួរសុកទុកចៅម៉ាក់មិនឲ្យម៉ាក់ចូលអើតមើលខ្លះទេហ៎ស្អី ឲ្យតាម៉ាក់ចូលទៅនឹងដឹងអាម៉ាក់នឹងទៅជេរទៅស្ដីទៅដេញប្រពន្ធឯងអញ្ចឹងហីគិតម៉េចខ្ញុំមានថាអីណាបើម៉ាក់ចូលទៅល្អខ្ញុំក៏សប្បាយចិត្តតែបើម៉ាក់ចូលទៅឲ្យលើប្រពន្ធខ្ញុំហើយចង់ដេញប្រពន្ធខ្ញុំចេញពីផ្ទះវិញនោះខ្ញុំក៏មិនសប្បាយចិត្តប្រពន្ធឯងគេប្រាប់ឯងថាអញ្ចឹងហ៎ហាគេប្រាប់ថាម៉ាក់នឹងទៅដេញវាចេញពីផ្ទះអញ្ចឹងហីណែនេះណាម៉ាក់គ្រាន់តែចូលទៅយកថ្នាំទៅឲ្យហើយនឹងលុយខ្លះដើម្បីទុកទុកមើលជំងឺឲ្យនឹងកូនហីយល់ច្រឡំតែដឹងអី ហ្នឹងហើយម៉ាក់អាចង់ឲ្យនាងនេះចេញពីផ្ទះម៉ាក់ពិតមែនតែម៉ាក់ក៏មិនដែលទៅដេញវា ជេរថាឲ្យវានៅពេលដែលកូនឯងមិននៅណាបាទដែរម៉ាក់ប៉ុណ្ណឹងខ្ញុំក៏ធូរចិត្តខ្ញុំមិនបានថាម៉ាក់ក្រោយណាមិនបានថាទេតែគិតណាអាចរិតឯងនេះ អារឿងស្ដាប់ស្អីណាមិនទាន់ដឹងរឿងផងហើយតាំងមកច្រឡោតតោតោដាក់គេដាក់ឯងហ្នឹងណាគឺអត់ចោលចឹងហ្មងហើយតាំងបន្ទូចមកម៉ាខ្ញុំអរគុណម៉ាហើយដែលយល់ពីស្រស់ខ្ញុំសង្ឃឹមថាម៉ាក់នឹងឆាប់យល់ពីស្រស់ច្រើនជាងនឹងទៀតណែណែណែដល់បានអឺទៅទៅទៅបានហើយអារឿងប្រពន្ធឯងហ្នឹងណាឲ្យតែគេនេះចេះយកចិត្តយកថ្លើមម៉ាក់ទៅម៉ាក់ក៏ ពេញចិត្តគេណាស់ទៅហើយណាហើយមិនបើក៏មិនឆាប់ទៅមើលប្រពន្ធឯងនៅបន្ទប់ទៅបាទចឹងទៅណាស្រីចង្រៃនេះហ៊ានទៅចាក់រុកប្តីឲ្យមករករឿងយើងផងហ៎ម្ដាយក្មេកដូចជាយើងនេះណាមិនព្រមឲ្យនាងឯងរស់នៅដោយមានសេចក្តីសុខនោះទេ យើងមិនព្រមឲ្យនាងឯងមករស់នៅដេកស្រួលស៊ីស្រួលនៅលើទ្រព្យសម្បត្តិរបស់យើង ដែលយើងខំប្រឹងរកទាំងញើសហូររហាមនោះទេខ្ញុំត្រឹមទីភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតរីចយធ្វើឲ្យសក់ទន់រលោងនិងជាប់ក្លិនក្រអូប24ម៉ោង ថ្មីខាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដង បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងរសជាតិឈ្ងុយឆ្ងាញ់ពីស្រូវសាលីទឹកដោះគោនិងកាកាវផ្ដល់នូវប្រូតេអ៊ីន4000មីលីក្រាមនិងកាល់ស្យូមខ្ពស់ឆ្ងាញ់មែនឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ពីកម្មវិធីជប់គម្រោងដើម្បីឈ្នះពី Cell Card ទឹកដោះគោជូរអង្គមៀលឆ្ងាញ់ហើយផ្នែកភ្លឺច្បាស់ Sting ជីវិតប្រកបដោយភាពស្វាហាប់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 ត្រូវនិយាយជាមួយម៉ាក់មានការចង់និយាយមួយខ្ញុំហ៎ហេបើយើងគ្មានការចង់និយាយជាមួយនឹងនាងឯងណាស្មានតែយើងនឹងចង់ឃើញមុខហ៎ហាឆាប់អង្គុយចុះសិនតាហើយថ្ងៃមុនណាទៅចាក់ចុចកូនទេពថាម៉េចខ្លះបានជារងាយបាញ់នេះ គេមកស្ដីឲ្យម៉ាក់ថាយើងនឹងណាមកមកមកជេរនឹងឯងដល់ក្នុងកតុបនេះបងតេបមកប្រាប់ម៉ាក់អញ្ចឹងហ៎អឺប៉ុន្តែខ្ញុំគ្រាន់តែប្រាប់គាត់ថាម៉ាក់យកឆ្នាំមកឲ្យខ្ញុំតើខ្ញុំបានប្រាប់អីទេឬមួយក៏ម៉ាក់ខ្លាចខ្ញុំនេះទៅប្រាប់ប្តីខ្ញុំថាម៉ាក់បោះលុយឲ្យខ្ញុំហើយដេញខ្ញុំចេញពីផ្ទះ ហើយមកនិយាយតែម៉ាត់តែមួយដាក់យើងហ្នឹងមិនចាំមេថាម៉េចហាតែគ្មានរឿងអីក្រៅពីរឿងហ្នឹងទេគឺរឿងដដែលដដែលហ្នឹងឯងម៉ាក់ខ្ញុំក៏ចង់ប្រាប់ប្តីខ្ញុំដែរប៉ុន្តែខ្ញុំអត់ចង់ឲ្យប្តីខ្ញុំហើយនឹងម៉ាក់ទាំងអាស័យកដាក់គ្នាទេចិត្តខ្ញុំមិនប្រាប់ប៉ុន្តែយ៉ាងណាក៏លាក់ចិត្តដែរហើយខ្ញុំក៏មិនចូលចិត្តទៅកុហកអ្នកណាដែរម៉ាក់តែតែតែយើងដឹងហើយយើងដឹងហើយនាងមហាល្អមហារីកចម្រើន រឿងខ្លះណា បើអាចលាក់បានក៏លាក់ខ្លះទៅហើយបើមិនបានប្រាប់ចឹងគឺវារឹតតែល្អស្មែកទៅស្មែកមកម៉ាក់គ្រាន់តែចង់និយាយមកខ្ញុំរឿងហ្នឹងឯងម៉ែណែបើអស់ការងារអីហើយខ្ញុំសុំទៅសិនឯងណាណាណាណាយើងនិយាយមិនទាន់អស់ទេណាឆាប់អង្គុយចូលវិញឲ្យឆាប់ហ่ะ រឿងដែលនាងមិនប្រាប់នោះវាគឺជាគុណសម្បត្តិមួយប៉ុន្តែបើសិនជានាងចង់ឲ្យនាងឯងនេះមានគុណសម្បត្តិឲ្យច្រើនជាងនេះនោះយកទៅ របស់នាងឯងទៅបងមិនមែនយកមកឲ្យនាងឯងមើលទេរាល់ថ្ងៃនេះណាចាត់ទុកថាគឺជាសំណាងរបស់នាងឯងហើយដែលបានបែកក្តៅសម្លក្តៅចូលកាពះស្រួលនោះមិនមែនមកជ្រកក្រុមដំបូលជាមួយគេហើយដេកស្រួលស៊ីស្រួលមិនព្រមជួយស្អីគេនោះទេគំរិះអើក៏យើងគំរិះអញ្ចឹងម៉េចគិតថាមកចង់រស់នៅលើផ្ទះជាមួយគេហើយ គិតមិនជួយចាញ់អ្វីគេខ្លះសោះអញ្ចឹងណែយើងណាមិនមែនតែបេះស្លឹកឈើនោះតែទិញមហូបឲ្យនឹងអាយស៊ីនោះទេ ឲ្យសួរល្ងាចមិញអូននិយាយស្អីជាមួយនឹងម៉ាក់ខ្លះគ្មាននិយាយអីទេគឺមកឲ្យរង្វាន់ឲ្យអូនណាដូរស្អីគឺថ្លៃទឹកថ្លៃភ្លើងមកឲ្យអូនអ្នកបងមើលទៅអូនត្រូវតរលុយ អូកន្លែងធ្វើការបន្ថែមហើយព្រោះម៉ាក់បាននិយាយហើយឯងថាថ្លៃភ្លើងថ្លៃទឹកនេះគឺអូនជាអ្នកបងដាច់ខាតមិនឲ្យយកលុយបងទេណែម៉ាក់ធ្វើបែបនេះដូចជាជ្រុលពេកហើយណាគឺចង់ដេញអូនចេញទាំងស្រស់សោះហ្មងមិនបានទេបងទៅសួរម៉ាក់សិនហេហើយម៉ែទៅធ្វើអីស្មាននេះម៉ាក់ស្មានបាត់ហើយបែរទៅរករឿងគាត់អត់ទៅគាត់ខឹងហ្នឹងតែក៏ធ្វើបែបនេះដូចជាសម្រាប់អូនទាំងរួមអញ្ចឹង អូយឆ្ងល់មកដល់ហើយមិនទៅចេះរកអាកំណត់អញ្ចឹងមកធ្វើបាបអូនអញ្ចឹងទៅកើតមិនអីទេអូនអាចធ្វើបានអូនគិតថាម៉ាក់កំពុងតែចង់ដកពិសោធន៍អូនហើយបងមានលុយខ្លះអញ្ចឹងស្អាតអូនយកទៅឲ្យគាត់ទៅគាត់លែងថាអូនជំនុំបានការទៀតហើយបងអា អូនកំពុងតែជាមនុស្សមិនបានការហើយបងចង់បន្តឲ្យអូននេះជាមនុស្សមិនបានការអញ្ចឹងរហូតទៅហ៎ហើយបងសំតោបងជ្រុលមាត់អូនជាមនុស្សបានការតែតោះត្រង់ថាពួកយើងមិនទាន់មានចំណូលអើអញញ៉ាំធ្វើអីហ៎ គឺអូនគិតថាពួកយើងគឺពួកយើង តែតែចាប់ដៃគ្នារកចំណូលដើម្បីកុំឲ្យម៉ាក់ថាពួកយើងនេះមិនបានការទៀតអឺគំនិតល្អតាបងកំពុងតែចង់និយាយជាមួយអូនស្រាប់ផងបងមានលុយខ្លះពួកយើងយកទៅធ្វើដើមទុនទៅតែមិនដឹងថាគ្រប់អត់ទេ ឲ្យតែមានកំណត់ពួកយើងមិនស្លាប់ទេមែនតែប្រពន្ធចម្លាញ់នេះអូនតើមកទឹកទេណាមិនអីទេប្រពន្ធបងនៅតែស្អាតដដែលណា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 នេះលុយខៃទឹកខៃភ្លើងដែលមកទៅទីវិស្រស់នោះអ្នកម៉ាក់ទៅទាពីប្រពន្ធរបស់ឯងម៉ាក់ជាអ្នកឲ្យប្រពន្ធឯងបងទឹកបានភ្លើងមិនមែនឲ្យឯងជាអ្នកបងចំនួននាងនោះទេកុំធ្វើអញ្ចឹងនាំទៅវាបានចិត្តទេណាម៉ាក់ម៉ាក់បានលុយហើយក៏ឈប់ទៅទាពិស្រស់ទៀតទៅព្រោះតែខ្ញុំមិនចង់ឲ្យផ្ទះនេះមានរឿងអញ្ចឹងរាល់ថ្ងៃទេម៉ាក់ចង់បានលុយនឹងស្រស់មិនមែនលុយរបស់ឯងទេណា ម៉ាក់លុយខ្ញុំក៏ដូចលុយស្រស់ក្រែងម៉ាក់ធ្លាប់ប្រាប់ខ្ញុំថាបើប្តីរលុយបានគឺប្រពន្ធជាអ្នកຕົកហើយលុយនោះក៏មិនខាត់ជាលុយរួមមែនទេតែនាងស្រស់នោះវាមិនមែនជាប្រពន្ធពេញសិទ្ធិរបស់ឯងណាវាមិនមែនជាកូនប្រសាដែលម៉ាក់ពេញចិត្តនោះទេអញ្ចឹងហើយវាគ្មានសិទ្ធិអីត្រូវមក កាន់កាប់លុយកាក់របស់ខ្លួនឯងទេហើយម៉ាក់ម៉ាក់ធ្វើចឹងទៅអីពេលណាទៅម៉ាក់ព្រមទទួលយកស្រស់ ពេលនោះហើយក៏ម៉ាក់សប្បាយចិត្តដែរណាម៉ាក់មិនសប្បាយចិត្តជាមួយទេម៉ាក់បើម៉ាក់មិនសប្បាយចិត្តម៉ាក់ធ្វើទៅអីប្រពន្ធខ្ញុំធ្វើការពេញផ្ទះទាំងមានទងន់ទៀតតែម៉ាក់មើលមិនដែលឃើញទេហឹមកាន់ជើងប្រពន្ធណាណោះណែទេបាទមនុស្សស្រីទាំងអស់ណា អ្នកដែលគេមានពោះមានពងណ៎ណាណ៎ណាក៏គេធ្វើកិច្ចការផ្ទះដែរគេមិនមែនថាមានតងន់ហើយនៅដេកស៊ីស្រួលនោះទេប៉ុន្តែប្រពន្ធឯងនេះវាមកយារលែងចេះរលែងចោះគេចង់យកទៅរួចខ្លួនហ្នឹងហើយអាឬម៉ាក់ធ្វើបែបនេះទៅលើប្រពន្ធឯងណាក៏ម៉ាក់នេះចង់ដកពិសោធន៍ទៅលើចិត្តប្រពន្ធឯងទេថាតើប៉ុណ្ណឹងអាចមានសមត្ថភាពរើចំនួនប្តីបានដែរឬក៏អត់ណែទេបាទប្រពន្ធណា គឺជាក្របពេជ្រដ៏មានតម្លៃសម្រាប់ប្តីពីព្រោះគេណាមានទួនាទីជាអ្នកថែរក្សាទ្រព្យសម្បត្តិប្តីដែលរកបានពីក្រៅមកហើយបើគេនេះមិនចេះថែរក្សាណារឿងអីត្រូវរីចម្រើនឲ្យប្តីទៅអនាគតនោះបើគេចេះតែបំផ្លាញបែបនេះនោះមើលទៅណាបើម៉ាក់ធ្វើប្រប៉ុណ្ណឹងដើម្បីដកពិសោធន៍ចិត្តប្រពន្ធឯងដកសម្រាប់ឯងទៅអនាគតនោះហើយឯងគិតថាម៉ាក់ធ្វើនឹងគឺធ្ងន់ធ្ងរសម្រាប់ប្រពន្ធឯងនិងក្រុមគ្រួសារឯងណា ម៉ាក់នឹងឈប់លូកដៃហើយចាប់ពីថ្ងៃនោះតទៅនេះខ្ញុំសម្រេចចិត្តត្រូវអត់ណោះតើខ្ញុំគួរតែទៅខ្ចីលុយម៉ាក់ ឬមួយក៏ខ្ចីលុយអ្នកផ្សេងអូយណែគឺក៏ខ្ចីលុយម៉ែក្មេងឯងហ្នឹងណាជាជំរឿនល្អបំផុតហើយនេះបើខ្ចីអ្នកផ្សេងម៉ែក្មេងឯងបាច់ជាខឹងឯងក្បាត់ឯងខ្ទុយមិនខានទេហេធ្វើដូចមិនដឹងថាម៉ែក្មេងឯងមានចរិតមិនអញ្ចឹងមីងមីងមកម៉ាក់ខ្ញុំមែនទេចាំខ្ញុំទៅហៅគាត់ឲ្យមីងចាំឡើងឯងអត់ទេអត់អត់អត់ទេមែនទេគឺមីងមករកឯងហ្នឹងណា បានបរមឯខ្មែរឯងនោះទេ គឺថាមីងនេះចង់សុំប្រងទា ហើយនឹងស្អំយកទៅជៀនហូបបន្តិចព្រោះឃើញនៅគៀនផ្ទះឯងនោះលាស់ល្អណាស់ណាមួយវាមិនសូវឃើញស្លណាចុះមីងមីងចាប់ឯងព្រមទៅសុំម៉ាក់ខ្ញុំអូយបើទៅសុំមកដឹងថាមិនបានបាត់ទៅហើយមើលកំរិះម្លឹងម្លឹងអញ្ចឹងមីងចាប់ឯងទៅបេះទៅខ្ញុំឈរចាំផ្លូវឲ្យ តោះមីងតែបេះនោះទៅចារបស់ម៉ែឲ្យនឹងឯងយកមកដាំនៅដឹងហ៎ស្រោះហើយមីកញ្ច្រាប់នឹងក៏អញ្ចឹងដែរនេះបើមកសុំដើមយកទៅដាំយើងក៏មិនចិត្តអាក្រក់ដែរតែនឹងឯងនឹងវាខ្ជិលទម្លាប់ខ្លួនដែរតែសុំរបស់គេអូយបងឯងនេះមកដោះចោលមកកណោមកឯងគិតថាទៅនឹងយកទៅតាមមែនតែបើសិនជាចង់ដាំណោ ទៅដកម្ដាមនៅគៀនដបងយកទៅដាំឲ្យរីស្គូសគេពេញផ្ទះហ្នឹងទៅទៅអរគុណអើបងតែខ្ញុំទៅបេះឲ្យរីពេញផ្ទះហ្មងធ្វើល្អយកចិត្តខ្លាំងណាស់ណោះអ្នកចិត្តប៉ុនម៉ាខ្ញុំមិនដែលឃើញមីងឆប់នឹងមកសុំផងនឹងទៅខ្ញុំឲ្យគាត់ទៅណែមុននឹងឯងជួយគេណាត្រូវជួយខ្លួនឯងកាត់ផងទៅ កាដែលមកនៅផ្ទះនេះនាងឯងមានបានយកដើមស្អំទាំងអស់នឹងមកដាំនឹងផ្ទះយើងអត់ណាបានជីគេមកសុំចិត្តឲ្យឲ្យហ្នឹងក្រៃមកតខំមកចកេះចេះខ្លួនតើអីហើយក៏ដឹងខ្លួនឯងចេញពីតកន្លែងណាមកដែរហ៎ហ៎ហើយនាងឯងនេះមេបានយកស្អីមកសម្រាប់ផ្ទះនេះខ្លះហើយនៅខួរក្បាលឲ្យចេះគិតខ្លះផងណាឲ្យចេះខ្មាស់ខ្លួនឯងខ្លះផងកុំចេះតែរាយមីខ្ជះខ្ជាយកទ្រព្យសម្បត្តិគេដែរចែកគេចែកឯង ហើយមកឈរសម្លឹងនឹងប្របដល់ណាប្របចាន់នៅបើចាន់ហើយដូចទៅលើទៅយើងឃ្លានហើយថប់ទៀតខ្ញុំដឹងទូខ្ញុំធ្វើល្អនៅតែសោកដូចទឹកភ្លៀងទុំយើខ្ញុំគ្មានរូបរាងឲ្យគ្រប់គ្នាឃើញល្អទេរូបភាពគ្រប់គ្នា អង្គុយមើលមុខយើងធ្វើស្អីហ៎មិនក៏មិនឆាប់ចេញទៅគឺម៉ាក់អាខ្ញុំចង់សុំខ្ចីលុយម៉ាក់យកទៅរកស៊ីស្អីគេក៏ជឿធ្លុះដូចជាឯងហ្នឹងចង់យកលុយទៅរកស៊ីរកស៊ីស្អីយកទៅបំផ្លាញហ្នឹងគឺច្រើនជាង ម៉ាអាខ្ញុំបាននិយាយជាមួយប្តីខ្ញុំអីគឺពួកខ្ញុំនេះចាំបង្កើតមុខរបររកស៊ីដល់ខ្លួនឯងអើយមុខរបរស្អីហ่ะចំណេះវិជាប្រហែលឯងនឹងទៅធ្វើស្អីកើតណាទៅធ្វើស្អីបានទៅ ក្រៅពីធ្វើសរសៃយកលុយហ៎ម៉ាអាអ្នកម៉ាក់កុំនិយាយមើងងាយខ្ញុំពេកមើលខ្ញុំពិតជាចង់បង្កើតមុខរបររកស៊ីដល់ខ្លួនឯងមែនណាខ្ញុំចង់ឲ្យម៉ាក់ស្ដីថាពួកខ្ញុំព្រឹកល្ងាចទេថាខ្ញុំនេះ ដេកស៊ីទៅលុយប្តីបើសិនជាម៉ាក់មិនទុកចិត្តខ្ញុំទេខ្ញុំទៅខ្ចីអ្នកផ្សេងក៏បានដែរនេះខ្ញុំមកខ្ចីម៉ាក់ព្រោះគាត់ថាជាម៉ាក់ខ្លួនឯងហើយចង់មានអ្នកណាថាមិនឲ្យខ្ចីនោះចិត្តច្រើនណាស់ណោះនិយាយប៉ះពាល់អីបន្តិចបន្តួចក៏មិនបានដែរចុះបងម៉ាក់និយាយថាអត់ហើយនឹងឲ្យខ្ញុំនិយាយអីទៀតក៏បានអង្គុយចាំនៅត្រង់នឹងសិនហើយ យើងទៅយកกระดาษមកធ្វើកិច្ចសន្យាថាម៉េចម៉ាក់នេះការប្រាក់30%ហ៎ហេនេះម៉ាក់មិនយកលុយចាក់កខ្ញុំហើយអ្ហ៎ហើយបើម៉ាក់យកការយ៉ាងហ្នឹងខ្ញុំមានលុយណាទៅសងម៉ាក់បានណែនេះចាត់ទុកថាយើងនេះយល់ដល់ឯងហើយណាបានឲ្យខ្ចីនោះ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 តាមពិតម៉ាក់គាត់ស្រឡាញ់បងខ្លាំងណាស់គាត់មិនចោលគុំប្រុសរបស់គាត់នេះបើបានប្រពន្ធដែលមានច្រឹកដូចអូនចឹងទេអ្នកណាទៅដឹងអារឿងគូសកលហ្នឹងអ្នកណាបានអ្នកណាអូនដឹងដែរអូនសបាយអណោះហើយកកាកក្អាយអត់ចេះខ្មាស់គេទេអីញាតិខាងគេមិនដឹងស្មានដល់ផ្ទះនឹងមានកម្មវិធីបន់ទៀនអីអាយ៉ាងទៅណែយើងធ្វើសម្រាប់តកូនយើងទេអ្នកផ្សេងក៏មកប៉ះហើយឯងនឹងក៏ចឹងដែរណាបន្តិចទៀតទៅណាយកស្រីថ្មីប្រពន្ធហ្នឹងយកទៅដាក់លើហឹងហើយថ្វាយអង្គមឲ្យធប់ទៅ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 ធ្វើល្អបាយជាទឹកភ្នែកធ្វើល្អបាយជា